ម្រាបសួរបងប្អូនអរគ្នាបាទស្វាគមន៍មកខ្ញុំបាទសុជាតិសាជាថ្មីទៀតហើយបាទវីដេអូនេះផងដែរគឺយើងធ្វើរូបជាសុំដោយវគ្គមួយអញ្ចឹងបាទឥឡូវពេលនេះខ្ញុំឆែកមើលរូបថតបាទរូបថតដែលគាត់បានផ្ញើមកឲ្យយើងតាម Messenger បាទបងប្អូនអូខេបាទនេះគឺជារូបថតដែលគាត់បានផ្ញើតាម Messenger បាទនេះបាទចឹងវាទាំងអស់វា1 2 3 4 5 6 7 8 9 10 10អានេះ10ទៀត ចឹងក្នុង10គាត់យកមកសុំ10យើងសុំដល់យើងយក10នេះមុនបាទចឹងយើងចាប់ដើមសេវមកអូខេយើងសេវងយ2 3 3បងប្អូនបាទ4 5 6 7 8 9 10អូខេបងប្អូនគ្រប់10ហើយបាទចាយើងចាញ់ទៅបាទយើងខ្វែងចោលហើយយើងចាប់តាមបោក Photoshop យើងមកបង ទោះអត់សារលឺស្វ័យរំខានទេសារនៅប្រមត់អីចឹងណាជើងបើក Photoshop បងចាំនាងបង បាទហើយយើងចេញបែបនេះគឺយើងហៅយើងកំណត់ខ្សែអញ្ចឹងខ្សែដែលយើងធ្វើគឺយើងយក18គុណនឹង13បងប្អូនបាទយើងដាក់សង់ទីម៉ែត្រសង់ទីម៉ែត្រមក18គុណនឹង13បាទឬសិនយើងយក300បាទដេកបងប្អូនដេកអូខេនេះចេញរូបរាងមកយើងមកហើយបាទអញ្ចឹងយើងចូលនេះជួយចំនួននឹង10រូប10រូបយើងដាក់មកអញ្ចឹងយើងឥឡូវយើងឥឡូវដាក់ លើ5ក្រោម5បាទក៏ចឹងដាក់ពួកគាត់ចង់បានជាមកសុំបាទចឹងនេះខ្ញុំយកយើងយកនេះមកបាទលើហ្នឹងបងយើងយកកំណត់ចាអូខេធ្វើឲ្យបានលើ5ក្រមតោងបងហើយយើងយើងយើងសាកដាក់សិនណាពីបាន14ហ្នឹងបង 4វាក្រោម4ទៀតតាបាទ8អញ្ចឹងយើងដាក់ឲ្យយកក្រាលទី2ហ្នឹងយើងចាំមានធ្វើអញ្ចឹងអូខេអញ្ចឹងឥឡូវលើយើងពង្រីកវាបន្តិចមក គ្រាបងលើយកប៉ុណ្ណឹងហើយតោះហើយគឺយើងបាទអស់រូបមកដាក់បងប្អូនរូបយើងសេវវិញទៅកន្លែងណានេះបងប្អូនយើងយកមកបាទយើងយករូបតាមលំដាប់មកបាទរូប file រូបគាត់ file ទូចទូចណា តែយើងធ្វើឲ្យគាត់រសារគាត់ចង់បានហើយ ខាងខាងខាងយើងអាចទាញវែងចឹងបាទមួយបងប្អូនមួយហើយនេះមួយទៀតនេះដល់នេះ ណានេះគឺយើងអូសវាដាក់មកអញ្ចឹងហើយបងប្អូនដាក់អញ្ចឹងហើយយើងចុចអាល់បាទនេះនឹងវានឹងចូលមកក្នុងកដៃហ្នឹងទៀតបាទនេះគឺយើងយកទាញមកដូចនេះមកឡើយយើងដាក់ខាងខាងមុនទៅ ខ្សែគាត់កំងយកអញ្ចឹងយើងធ្វើតាមដែលគាត់កំងទៅបងប្អូនអត់តែយើងធ្វើបានដែរសំខាន់អត់តែមានរូបបើរូបនេះគឺយើងមិនអាចចូលធំបានទេគឺយើងយកប៉ុណ្ណឹង បោះសយគាត់ណាដាក់ទឹកបោះសបាច់ដាក់ឡើងណាចាំឲ្យគាត់ គឺទៅវាក់ចូលកដាលហើយបងប្អូនជាមុនយើងអោសដាក់គឺយើង select លើអា background យើងមុនសិនបើយើងអោសរូបមកចំវាអញ្ចឹង រូបគាត់យើងអាចធ្វើបានចឹងយើងរួមអានឹងតាមរូបគាត់វិញ ប្អូនយើងធ្វើតាមបែបបដាដែរណាវីដេអូនេះគឺសម្រាប់បងប្អូនដែលមិនចេះសាសាដែលរៀនជាមួយខ្ញុំដូចគ្នាហើយសម្រាប់បងប្អូនដែលគាត់បានចេះហើយគាត់អាចជួយផ្ដល់ជា បាទមន្តិខាងក្រោមមកបាទទៅជួយកែសម្រួលឲ្យដើម្បីឲ្យបងប្អូនបានចេះបន្ថែមទៀតចឹងណាអរគុណច្រើនសម្រាប់ការជួយផ្ដល់ជាកម្រិតអប់រំឬក៏ជាមន្តិដើម្បី លើកស្ទួយស្នាដៃបន្ថែមតាមទៀតចឹងណាបងបាទខ្ញុំធ្វើតែអ្វីដែលខ្ញុំយល់ចេះខ្ញុំចែកម្លែកសម្រាប់បងប្អូនដែលក៏អត់ចេះចឹងទៀតទៅថាចេះតិចចេះអ្នកចេះច្រើនចែកអ្នកចេះតិចអ្នកចេះតិចចែកអ្នកចេះអ្នកអត់ចេះសោះបាទអញ្ចឹងណា សរពីបងប្អូនសរពីទេ អូខេបងប្អូនហើយស្រាច់អត់ហើយយើងម្ដងសារ៉េពន្លឺអឺសារ៉េពន្លឺស្អីតាមហ្នឹងណាបងប្អូនយើងអាចឡើងពន្លឺគាត់បន្តិចមកតាមមើលវាងឹតពេក បាទពិនិត្យមើលกระดาษបាទយើងចុចផ្ដេកហើយយើងមើល print setting print setting ដើម្បីយើងមើលទំហំបាទទំហំគឺយើងយកដាក់នេះ13គល់18បាទនេះយើងយកទី2មកនេះយើងចុចហើយហើយអូខេទៅវាលួតស្មើអូខេលួតស្មើខ្ញុំដឹងម្ដងបាទអរគុណច្រើនបាទបងប្អូនសម្រាប់ការតាមដានវីដេអូនេះតាំងដើមហត់ចប់បាទ អរគុណមែនតើចង់ខ្ញុំធ្វើអីដែរទៀតអាចជួយ comment ខាងក្រោមបាទហើយកុំភ្លេចជួយចុច subscribe និងចុចកណ្ដឹងឲ្យផងបាទអរគុណច្រើនមែនតើបាយបាយ